តោះយើងបន្តដល់ក្រុមទី3ដែលប្រិមិត្តបាទបើសិនជាប្រិមិត្តបានមើលការប្រកួតនេះណាគឺជាការប្រកួតដ៏ជក់ចិត្តមែនទែនបើសិនជាយើងនិយាយវិញដូចញូកសបើដូចជា Manchester City ប៉ះជាមួយនឹង Liverpool អញ្ចឹងប្រិមិត្តគឺការប្រកួតរវាង Newcastle និង Manchester City នេះគឺការប្រកួតដ៏ស្វិតស្វាញបំផុត បាទស្វិតស្វាញមែនទែនតាំងពីតង់ទី1រហូតដល់តង់ទី2បើសិនជាយើងនិយាយអំពីការប្រកួតរវាង Manchester City ជាមួយនឹង Newcastle នេះ គឺល្អមើលណាស់ល្អមើលមែនតើអ្វីដែលយើងបានមើលឃើញបាទតើចំណុចខ្លាំងនិងចំណុចខ្សោយនៅក្នុងបច្ចេកទេសការប្រកួតយប់មិញនេះយ៉ាងណាដែរបើសិនជាយើងនិយាយអំពីញូកាសលបាទបន្ទាប់ពីការកាន់កាប់ដោយសិទ្ធិអារ៉ាប់មកយើងឃើញថាទម្រង់ភ្លេងរបស់ញូកាសលចាប់ផ្ដើមមានការប្លែកបាទជា ពិសេសកីឡាករនៅលើទីលានមានការប្រឹងប្រែងខ្លាំងមែនតើបាទប្រឹងប្រែងខ្លាំងមែនតើចាប់ផ្ដើមដំបូង ញូកសលហាក់បីដូចជារងសម្ពាធជាមួយនឹង Manchester City បាទប៉ុន្តែនៅពេលដែលចាប់ផ្ដើម Manchester បាទញូកសលតាមស្មើជាមួយនឹង Manchester City មួយទល់នឹងមួយយើងឃើញថាទម្រង់លេងរបស់ញូកសលកាន់តែមានភាពល្អប្រសើរបាទកាន់តែមានភាពល្អប្រសើរបាទអញ្ចឹងការប្រកួតនេះ វាមានភាពតានតឹង ណាស់បាទឲ្យតាពិបាកនៅក្នុងការទស្សទាយមែនទេថាអ្នកណាឈ្នះណាណា ប៉ុន្តែបើសិនជាយើងក៏លេខទៅមើលតើញូកសោមានភាព អីដែលជាភាពល្អប្រសើរដែលអាចទប់ទល់ជាមួយនឹងក្រុមម្ចាស់ជើងឯកព្រីមលីកកាលពីរដូវកាលមុនបានបាទបើសិនជាយើងនិយាយអំពីញូកសោគាត់ព្យាយាមទប់នៅតំបន់ជើងក្រោមប៉ុន្តែគាត់អត់មកទាំងអស់ទេអ្នកដែលគាត់បញ្ឈរនៅជើងមុខខាងលើបាទជើងមុខខាងលើ3រូបបាទគឺមាន Wilson គឺមាន Maximin ហើយជាមួយនឹង Amaron បាទ បើសិនជាយើងកលេចទៅមើលញូកសលលេងច្រើន ជាងគេ នៅក្នុងស្លាបខាងឆ្វេងគឺម៉ាក់ស៊ីមីននេះឯងបាទម៉ាក់ស៊ីមីនបាទកីឡាករសញ្ជាតិបារាំងមានវ័យ25ឆ្នាំ បាទមកឃើញថាមកដល់ពេលនេះសម្រាប់ម៉ាក់ស៊ីមីនបាទសម្រាប់ម៉ាក់ស៊ីមីនគឺ ធ្វើបានល្អមែនតើការប្រយុទ្ធមិញនេះអ្វីទាំងអស់គឺកើតឡើងចេញពីម៉ាក់ស៊ីមីនបាទអ្វីទាំងអស់គឺកើតឡើងចេញពីម៉ាក់ស៊ីមីនបាទអញ្ចឹងសម្រាប់ប្រកួតរបស់ញូកសល ដែលយើងមើលឃើញថាភាពល្អរបស់គាត់គឺ counter បាទគឺ counter Maximin Wilson ហើយនិង Amaron ពួកគាត់ធ្វើបានល្អមែនទែន Charlington គឺជាអ្នក support តាមក្រោយបាទអញ្ចឹងបើសិនជាយើងនិយាយអំពីខ្សែការពារតើមិនសិនមិញខ្សែការពាររបស់ញូកសលពិតជាមាំមែនអត់បើសិនជាយើងនិយាយវិញទៅញូកសលគឺពឹងតែកីឡាករ3រូបគេដែលរងចាំក្នុងការប្រយុទ្ធបាទដូចខ្ញុំរៀបរាប់ជូនប្រិមត្តអញ្ចឹងណាគាត់ពឹងតែ3រូបគេអញ្ចឹងនៅសល់10 បាទ10ដល់3នៅសល់7រូបទៀតស្ថិតនៅក្នុងតំបន់ការពារក្នុងនោះផងដែរ Amaron ហើយជាមួយនឹង Wilson តែងតែចុះជួយ support នៅក្នុងតំបន់ការពារបាទនៅពេលដែលមាន ការសម្រុកពី Manchester City បាទបន្ទាប់មកទៀត Maximin គឺអត់ចូលទេ Maximin គឺដើរតួនាទីមួយបាទរងចាំ counter ទៅលើ Manchester City បាទហើយយើង សង្កេតឃើញថាប្រព័ន្ធនេះ ដែលជាលោក Chelsea Match បាទជាជនជាតិអាមេរិកកាំងនោះបានដឹកនាំ បាទទៅលើញូកសលនេះគឺមានភាពល្អកន្លែងនេះ នៅពេលដែលដណ្ដើមបាល់បានរបស់ញូកសលកន្លែងដែលគាត់ត្រូវបោះទៅផ្ដាច់គឺមានតែមួយកន្លែងគឺស្លាប់ខាងឆ្វេងអញ្ចឹងនៅពេលដែលបោះទៅស្លាប់ខាងឆ្វេងញូកសលគឺមានម៉ាក់ស៊ីមីននេះឯងដែលប្រើលបឿនរបស់គាត់នៅក្នុងការទម្លុកយកមិញប្រិមកឃើញហើយ Walker មិនអាចរត់ទាន់ជាមួយនឹងម៉ាក់ស៊ីមីនទេបាទអញ្ចឹងចំណុចរបស់ញូកសលលេងនេះគឺគេប្រើកម្លាំងទប់ ហើយគាត់ព្យាយាមវាយបកបាទគាត់ព្យាយាមវាយបកហើយយើងក៏លេចទៅមើល Manchester City វិញតើ Manchester City យកមិញគឺលេងតាមរបៀបណាដែរប្រិយមិត្តដឹងស្រាប់ហើយថាសម្រាប់ Manchester City គឺរំពឹងខ្ពស់លើតំបន់បម្រើរបស់គាត់បាទភាកច្រើនសម្រាប់ប្រិយមិត្តលើកឡើងមកថែមថា ការពំនាំយក Haaland មក Manchester City ហាក់បីដូចជាមិនមានអីជួយដល់ Manchester City ទេបាទប៉ុន្តែសម្រាប់ខ្ញុំខ្ញុំក៏លេចទៅមើលឃើញថា ប្រព័ន្ធលេងរបស់ Manchester City មិនទាន់អាច support ទៅកាន់ Erling Haaland បានទេបាទហេតុអ្វីតែពិតរឿងនេះខ្ញុំបាននិយាយរួចរាល់ហើយការបញ្ជូនបាល់ផ្ដាច់ទៅឲ្យ Erling Haaland គឺនៅបន្តមានតិចបាទប៉ុន្តែវាមានវាជាជាងអត់បាទយប់មិញគឺ De Bruyne ដូចជា Silva បញ្ជូនបាល់ផ្ដាច់ឲ្យទៅកាន់ Haaland ច្រើនប៉ុន្តែវានៅសល់ច្រើនជាងនឹងទៀតក៏ព្រោះតែ លីងហាឡែនគាត់ទៀមទាចង់ឲ្យបានច្រើនជាងនឹងបន្ថែមទៀតតែទោះបីយ៉ាងណាក៏ដោយទម្រង់លេងរបស់ Manchester City គឺនៅមិនទាន់អាចផ្លាស់ប្ដូរបានភ្លាមភ្លាមនោះទេព្រោះពីដើមមកគឺពួកគាត់តំបន់បំរើឈាតទៅជាបំរើប្រយុទ្ធស្លាប់ឆ្វេងស្ដាំគឺជាអ្នក support គ្នានៅក្នុងតំបន់ប្រយុទ្ធដែល Manchester City មិនចាំបាច់រំពឹងលើតំបន់ប្រយុទ្ធខ្លាំងក្លាណាស់ពេកទេអញ្ចឹងការលេងបែបនេះ គឺនៅមិនទាន់អាចសម្របជាមួយនឹង Erling Haaland បានទេព្រោះ Erling Haaland គាត់ទៀមទាបាល់ផ្ដាច់បាទយកមិញនេះមានបាល់ជាច្រើនដែរបាទបើនិយាយប្រៀបធៀបការប្រកួតទី1ប្រកួតទី2ខ្ញុំអាចនិយាយបានថាប្រកួតទី3នេះសម្រាប់ការបោះផ្ដាច់ឲ្យទៅកាន់ Erling Haaland គឺមានច្រើនជាងមុនហើយបាទគឺមានច្រើនជាងមុនហើយសង្ឃឹមថា De Bruyne ក៏ដូចជា Silva បាទក៏ដូចជា Pedro បាទក៏អាច បាទរ៉ូទ្រីបាទសូមប្រែទៅបាទរ៉ូទ្រីនឹងអាចបញ្ជូនបាល់ឲ្យគាត់បានច្រើនជាងនេះតាមអាចធ្វើទៅបានបាទសម្រាប់ប្រព័ន្ធរបស់ Manchester City ម្សិលមិញយើងអាចនិយាយបានថាគាត់នៅព្យាយាមប្រើរបៀបរបបដដែលបាទតំបន់បំរើរបស់គាត់គឺជាអត្តភាពជួរមុខក្នុងការរកគ្រាប់បាល់តំបន់ការពាររបស់គាត់នៅបន្តមានភាពបាទគេថាខ្សោយមួយចំនួន បាទខ្សោយមួយចំនួន បាទអញ្ចឹងវានៅមាន ការកែសម្រួលបន្ថែមទៀតសម្រាប់ Manchester City បើសិនជាយើងនិយាយអំពីការប្រព័ន្ធប្រយុទ្ធការពីម្សិលមិញរបស់ Manchester City គឺមិនមែនអន់ទេបាទមិនមែនអន់ទេប៉ុន្តែដោយសារតែតង់ទី1បាទតង់ទី1ដែលអ្វីដែល Manchester City ប៉ះជាមួយនឹង Newcastle លើកនេះគឺមិនដូច Newcastle លើកមុនទៀតទេអញ្ចឹងប្រិមិត្តដឹងហើយថា ក្រុមមួយដែលធ្លាប់ប៉ះគ្នាលេងបែបអញ្ចឹង ដល់ពេលប៉ះមួយសាទៀតមានការប្រែប្រួល អញ្ចឹងលទ្ធភាពនៅលើទីលាន គឺត្រូវតែ មានផលលំបាកឯងយើងធ្លាប់ប៉ះកីឡាករឧទាហរណ៍ថាប្រដាល់ចុះប៉ះកីឡាករម្នាក់ហ្នឹងអូត្រឹមទឹកពីរឯងស៊ីបានណាដល់ពេលវាយមួយគាត់លើក្រោយទៀតគាត់លែងអញ្ចឹងទៀតហើយអញ្ចឹងនៅពេលណាដែលគាត់មានការផ្លាស់ប្ដូរគឺយើងមិនទាន់អាចសម្របឬក៏អត់ទាន់អាចមិនទាន់អាចរកភាពខ្សោយឬភាពខ្លាំងរបស់ក្រុមមួយនឹងឃើញទេបាទឈានចូលដល់តោងទី2បន្ទាប់ពីការរកបានក្របទី3របស់ខ្លួនរបស់ បាទញូកសលធ្វើឲ្យសម្ពាធរបស់ Manchester City កាន់តែធ្ងន់ប៉ុន្តែរបៀបរបបនៅក្នុងការលេងមានការប្រែប្រួលបាទរបៀបរបបនៅក្នុងការលេងមានការប្រែប្រួលអញ្ចឹងការសម្រុករបស់ Manchester City ចាប់ផ្ដើមបន្តសម្រុកបន្ថែម ហើយប្រិមិត្តដឹងហើយថាខ្ញុំតែងតែនិយាយបញ្ជូនទៅកាន់ប្រិមិត្តថា ក្រុមខ្លាំងបាទហើយនឹងក្រុមខ្សោយ បាទគឺមានភាព បាទបញ្ហាមួយធំបំផុតនោះ គឺតាក់ទងជាមួយនឹងបញ្ហាកម្លាំង អញ្ចឹងញូកសលនៅពេលចាប់ផ្ដើមយូរយូរទៅចាប់ផ្ដើមកម្លាំងរបស់គាត់គឺមានការថមថយបាទនេះជាមូលហេតុដែលធ្វើឲ្យ Manchester City ចាប់ផ្ដើមគ្របដណ្ដប់ រហូតតាមបានស្មើប៊ីសតែនឹងឈ្នះទៅលើញូកសលទៀតបាទប៊ីសតែនឹងឈ្នះទៅលើញូកសលទៀតរយៈពេល15នាទីចុងក្រោយញូកសល គឺចាប់ផ្ដើមធំថយកម្លាំងច្រើនបាទធំថយកម្លាំងច្រើនមិនអាចធ្វើអីទៅកាន់ Manchester City បានទេបាទ អញ្ចឹងហេតុផលកម្លាំងនេះបាទក៏ជាគេហេតុផលមួយដែលញ៉ាំងឲ្យ ការប្រកួត គឺមានភាពប្រែប្រួលដូចគ្នាបាទអញ្ចឹងគ្រាន់តែខ្ញុំមានការសរសើរបាទសរសើរទៅកាន់ Newcastle ដែលចំណាយរយៈពេលខ្លីដែលអាចធ្វើឲ្យក្រុមរបស់ខ្លួននេះវរោគភាព មួយ ដែលប្រសើរឡើងខ្លាំងមែនទែននៅក្នុងរដូវកាលថ្មីនេះដែល Manchester City គឺជាក្រុមលើកពានរដូវកាលមុនទីបំផុត Newcastle អាចរកគ្រាប់បាល់បានមុនបាទ អាចតាមស្មើអាចស្មើហើយអាចរកគ្រាប់បានបាននាំមុខមុនទៅលើ Manchester City ទៀតអញ្ចឹងមានន័យថាការអភិវឌ្ឍខ្លួនរបស់ Newcastle នេះគឺមានភាពល្អប្រសើរមែនទែនបាទល្អប្រសើរមែនទែនបាទអញ្ចឹងយើងនិយាយអំពីក្រុមមិនសមមិញរួចរាល់ជូននៅការប្រិមត្តហើយ